i.e. very well. Please welcome to Mr. Tro Fee Pro Jowl. Please subscribe. Thank very much. សន្តិសុខមិនសន្តិសុខមុខគុចទេសន្តិសុខស្មោះស្នេហ៍សន្តិសុខស្មោះស្នេហ៍ទៀតលោក ឲ្យផ្ទះបាយអើហើយតាណាអេតាណាមិនទៅធ្វើការអេធ្វើការគេពេលយប់ហ្នឹងទៅថែម៉ោងថែម៉ោងមិនហ៎ថែម៉ោងទៅលួចមួនហ្នឹងអូហើយមួយថ្ងៃបាត់តោះទៅលួចមួនអោតោះតោះណែមកមកមកដើរដើរមកមកកុំមកទៅមកអេហើយចុះអាគេដើរធ្វើស្អីគេតាំងអាហិតប្រពើហ្នឹងវ៉ាអូបាទពូសនសុកពូណៃសនសុកពូអូសនសុកអើចឹងដល់ទៀតអូបាទបាទពូ IFFE team. Ladies and gentlemen, please welcome to DJ Sombat on the mix. plays some bat on the mix. This song remixed by FFE Team. Ladies and gentlemen, please welcome to DJ Sambat on the mix.